ទឹកចិត្តមេអ្នកនាងម៉ូលីកាចេះលុយខ្ទង់ម៉ឺនដុល្លារទិញរថយន្តមួយគ្រឿង Supra ដល់បុគ្គលិកឆ្នើមធ្វើឲ្យ មហាជនភ្ញាក់ផ្អើលខ្លាំងជាការប៉ុណ្ណះដោយដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀងដ៏ល្បីឈ្មោះអ្នកនាងអឿនម៉ូលីកាដែលសពថ្ងៃជាអគ្គនាយកក្រុមហ៊ុន NK Molika Beauty Trading Co Ltd ម្ចាស់ចំនួនដ៏ធំនឹងទទួលបានការជោគជ័យយ៉ាងខ្លាំងជាក់ស្ដែងផងដែរនោះបច្ចុប្បន្នអ្នកនាងមានស្វាមីនិងកូនស្រីម្នាក់ជាចំណងដៃគ្រួសារផងដែរកំពុងតែរស់នៅយ៉ាងមានសេចក្តីសុខនៅក្នុងផ្ទះវិឡាដ៏ធំស្កឹមស្កៃឡានជិះមិនអស់និងរបស់របរសុទ្ធតែម៉ាក់ល្បីល្បីពេញផ្ទះតែម្ដងធ្វើឲ្យមហាជនច្រណែនមិនស្ទើរឡើយយ៉ាងណាមិញកាលពីពេលថ្មីថ្មីនេះអ្នកនាងម៉ូលីកាទើបតែបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង ក្រោយពីនៅសុកសុកនាងបានបង្ហាញរូបភាពប៉ុន្មានសន្លឹកជាមួយនឹងលុយខ្ទង់លានដុល្លារទាំងដុំទាំងដុំតែម្ដងសរុបរហូតដល់ទៅ1លាន30ម៉ឺនដុល្លារឯណោះហើយឆ្លៀតភ្ជាប់សារមួយឃ្លាភ្លាមថាអត់បានតែងខ្លួនទេចុះពីលើយន្តហោះភ្លាមម៉ួយយកលុយមកឲ្យ1លាន30ម៉ឺនដុល្លារភ្លាមធ្វើឲ្យមហាជនឃើញហើយចំហមាត់តែម្ដងដោយឡែកទៀតសោតនៅមិនទាន់អស់ក្រោយពីបង្ហាញលុយដុល្លារទាំងដុំទាំងដុំហើយនោះ ស្រាប់តែនៅថ្ងៃទី5ខែសីហាឆ្នាំ2022នេះអ្នកនាងម៉ូលីកា បានធ្វើការទិញនៅរថយន្តម៉ាក Toyota Prius មួយគ្រឿងដែលមាន តម្លៃខ្ទង់10000ដុល្លារប្រគល់ជូន ដល់បុគ្គលិកឆ្នាំរបស់ខ្លួន ដែលត្រូវបានមហាជនស្គាល់ថា ជាតារាសម្ដែងស្រីល្បីឈ្មោះវ៉ាន់លីលីផងដែរដោយក្នុងនោះអ្នកនាងម៉ូលីកាបានរៀបរាប់បែបនេះថាទឹកចិត្តបន្តិចបន្តួចឮថាគាត់ស្រឡាញ់ចង់បាន កាដូជូនបុគ្គលិកឆ្នើមគាត់មានតួនាទី ប្រម៉ូទផលិតផល កាន់តុងទីនគ្រប់ខ្សែនិងដឹកនាំថតវីដេអូខ្លីសម្រាប់បងប្អូនទស្សនាកំសាន្តអារម្មណ៍ខ្ញុំចូលចិត្តមនុស្សច្បាស់លាស់និងការងារនិងដឹងគុណអ្នកជួយ Congratulations ស៊ីលីលីក្រោយពីបានឃើញបែបនេះហើយមហាជនបានសម្ដែងនឹងការរីករាយនិងសរសើរពីទឹកចិត្តអ្នកនាង ដែល ជាមេ មិនដាច់ពីមាត់ផងដែរចា៎